ម្រៃមកពីបងមកដល់បកកពូនកកចាប់អត់បានទេចាស់ចាប់មិនបានដល់ដល់ពូនសាំងវាសាំងដល់សាំងចាប់បានដល់ចាប់បានវាជាប់នាមថាអាពូនសាំងអាពូនវាសាំងហ្នឹងបានចាប់បានតម្រៃនឹងពូនសាំងហ្នឹង ជាប់នាមពូនសាំងតលឡើងទៅបងប្អូននេះជាប្រសាសន៍របស់អ៊ំកឹមបាទនេះគឺជារូបគាត់ផ្ទាល់នឹងភេយាកំពុងតែធ្វើដំណើរដែលគាត់បានរៀបរាប់អំពីជីវប្រវត្តិបាទនឹងសាវតាភូមិពូនសាំងបាទភូមិនេះគឺជាភូមិកំណើតរបស់ខ្ញុំបាទផ្ទាល់បាទនេះគឺជាទស្សនវិជ្ជាផ្លូវចូលទៅ បាទនៅខាងផ្លូវចូលខាងត្បូងបងប្អូនយើងផ្លូវចូលភូមិនឹងមាន2ខាងជើងមួយខាងត្បូងមួយនេះខ្ញុំចូលទៅផ្លូវខាងត្បូងដែរបាទនេះគឺជាទស្សនវិជ្ជាផ្លូវចូលទៅភូមិពូនសាំងគឺជាភូមិមួយដែលមានដូចថាបារមីខ្លាំងពូកែខ្លាំងដែរ បងប្អូនយើងគឺអ្នក ដំណើរមកពីទីឆ្ងាយចិត្តភាគច្រើនគឺចូលដល់ភូមិនេះតែងតែវង្វេងចឹងតែម្ដងតែងតែវង្វេងរកផ្លូវចេញអត់រួចទេហើយនេះគឺជាសកម្មភាពទៅឲ្យបងប្អូនមានអារម្មណ៍មិនដែរគាត់នៅឃើញភូមិមួយបាទដែលពោពេញទៅដោយព្រៃព្រឹក្សាមានអារម្មណ៍យ៉ាងមិនដែរដើម្បីឲ្យកាន់តែជ្រាបច្បាស់ថាប្រវត្តិនៃភូមិនេះ គឺមានប្រវត្តិយ៉ាងណាខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្ដាប់ប្រសាសន៍របស់អ៊ំកឹមម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ទាំងអស់គ្នាបាទសូមអញ្ជើញបាទ នឹងពូនកកពូនកកពូនសាំងវាជាប់ជាប់គ្នា តម្រៃមកពីបងមកដល់វកកពូនកកចាប់អត់បានទេចាស់ចាប់មិនបានដល់ដល់ពូនសាំងវាសាំងដល់សាំងចាប់បានដល់ចាប់បានវាជាប់នាមថាអាពូនសាំងអាពូនវាសាំងហ្នឹងបានចាប់បាន តម្រៃនឹងពូនសាំងហ្នឹងជាប់នាមពូនសាំងតលឡើងទៅមិនដើមកសាំងអីច្រើនទេមកតម្រៃទៅមុនបង នឹងតាមប្រវត្តិដែលធ្លាប់ដឹងធ្លាប់ឮចាស់ចាស់តម្រៃមកពីណាតម្រៃមកបោមកនឹងតម្រៃស្រុកណាទៅតម្រៃមកពូនកកវិញមកពីបោមកកកនឹងកកបានឈ្មោះពូនកកនឹងហើយតមកមកពូនសាងទៀតអាអាពូនមើលឈ្មោះពូនតម្រៃនោះពូនអើមកកកនៅពុំពូនកកចាប់អត់បានទេ បើមកមករកពូនសាំងថយអានោះវាកុំឲ្យចូលលេងថយលេងដល់មកពូនសាំងពូនប្រសាំងបើសាំងវាចាស់ចាប់បានដល់ចាប់បានជាប់មានពូនសាំងពូនសាំងតលសម័យឥឡូវទៅ ដើមដឹងពីគេពីកាលណាទេអាពូននឹងយកមកកើតតនណាកើតតនតែចាស់ចាស់កើតតនមក បាទបងប្អូននេះគឺជាទស្សនវិជ្ជាដែលខ្ញុំដើរសម្ដៅទៅរកចេតិយដែលតម្កល់ទៅដោយធាតជីដូនជីតាជាច្រើនហើយផ្លូវចូលនឹងមានដើមយើងចាបមានអីជាច្រើនបាទមើលទៅគួរឲ្យខ្លាចផងដែរប៉ុន្តែយើងទៅគ្នាច្រើនអញ្ចឹងអត់អីទេបាទណាមួយខ្លាចស្រាំងខ្លែម៉ាល់អុចវិញមានព្រៃមានអីអញ្ចឹងមានសត្វហើយមានសត្វពស់សត្វអីដែរមិញប៉ុន្តែ ពោះខ្សែគោពោះវែងកែបអីវាដូចហាក់ដូចជាគ្មានពឹសជាងទេវាគ្មានពោះកាចសាហាវទេទៅនេះបាទហើយមួយទៀតបងប្អូនសម្រាប់ ប្រវត្តិភូមិពូនសាំងបងប្អូនបានជ្រាបហើយគឺកើតឡើងពីដំរីមកពូន នៅពូនកកហើយមកពូនសាំងនេះគឺត្រូវបានគេ ចាប់បានដោយសារពីសាំងវាលែងផ្អើលអញ្ចឹងណាសាំងនឹងលែងផ្អើលមិនមែនពាក់ព័ន្ធទៅនឹងដើមកសាំងផ្លែកសាំងអីទេសម្រាប់ភូមិពូនសាំងនេះដំបូងឡើយគឺមានតែតែព្រមដែលគាត់មកកសាងគ្រួសារនៅទីហ្នឹងគឺមានមកគ្រួសារទេក្រោយមកគាត់បានបង្កើតកូនបានតពៅយីពតហ្នឹងធ្វើឲ្យកសាងបានាន គ្រួសារ2គ្រួសារក្រោយមកតបតបមកមាន ប្រមាណជា7គ្រួសារនៅ ឆ្នាំ1900ជាង ហើយមកដល់ពេលបច្ចុប្បន្ននេះក៏មិនមាន ច្រើនប្រមាណដែរចង់ដឹងច្បាស់ទៅ ស្ដាប់ប្រសាសន៍របស់លោកអ៊ំកឹមបន្តទៀតបាទសូមជឿពីសង្គមមកមាន7ក្នុងផ្ទះតែបាទតតកូនតចៅពេញនឹងទៅបានហើយបែកមេវិឆាហោហីចេញមកក្រៅអស់នឹង ពីដើមមាន7ទេផ្ទះពីដើមមាន7ផ្ទះទេបាទខាងត្បូងផ្ទះយីមុតមួយផ្ទះតាហានមួយផ្ទះស្រុកមួយមកជើងផ្ទះណែពីបោតមួយប៉ុណ្ណឹងចាឥឡូវមានប៉ុន្មានផ្ទះអ៊ំនៅឥឡូវនៅតែប្រហែលផ្ទះឥឡូវតិចដែរនៅតែ3 4ផ្ទះហ្នឹង ហើយភូមិពូនសាំងគេថាអ្នកចូលមុំមុំវិញវ័នមិនអាហ្នឹងគេថាមានបារមីអីទេអូនបាទណែបងនិយាយតាមនេះពួកអេតចៃដល់ពូនសាំងវាចេញទៅលិចគឺទៅទៅរកបឹងចំហមិនចឹងថាដល់ពូនសាំងវងវិញអាផ្លូវមកជាទៅលិចទៅដល់មានផ្លូវមួយក្បែរតាសួនណាបាទវងវិញ គេថាចូលហ្នឹងអត់ដឹងលេខកើតទេ អ្នកដែលមកពីចម្ងាយមកចម្ងាយដល់ពូន សាំងដឹងហ្នឹងឯងផឹកឲ្យសบายសบายដឹងទាំងវិញហ្មងអត់ដល់ពូនសាំង បងណាលិចណាកើតទេបាទបងប្អូនភូមិនេះឥឡូវគឺប្រៃច្រើនមែនតែនបងប្អូន គឺយើងចូលមកតឯងអីតាមស្រួលភ័យខ្លាចដែរហ្នឹងមើលអ្នកសិតប្រៃប្រៃក្រាស់ណាឥឡូវណាខុសឆ្ងាយពីការខ្ញុំនៅតូចតូចប្រៃភូមិនេះជាភូមិកំណើតរបស់ខ្ញុំដែរទេកំណើតកើតជាខ្ញុំនៅនឹងហើយកាលនោះគឺប្រៃមិនក្រាស់ដូចចឹងទេគឺប្រៃល្មមយើងរស់នៅ មានសុខដុមរមនាដូចជាតិចលហឹមស្រួលកាយស្រួលចិត្តចឹងណាបងប្អូនហើយនេះគឺជាបាទទស្សនវិជ្ជានៅក្រៅភូមិពូន សាងដែលខ្ញុំថតពីខាងក្រោយមិញហើយខ្ញុំ ថតមកភូមិនេះក៏អត់ដែរខ្ញុំថតនៅប៉ែកខាងត្បូងភូមិទេនៅប៉ែកខាងជើងប៉ែកកដាលទៀតបានថតអញ្ចឹងណានេះគឺជាទស្សនវិជ្ជាខាងក្រៅនៅខាងក្រោយភូមិបាទនៅម្ដុំនេះក៏មុនគេហៅបឹងយមអញ្ចឹងណាបងប្អូននេះគឺដំណើរបាទហើយភូមិពូនសាងដូចលោកអ៊ុំកឹមក៏ជម្រាបអញ្ចឹងអ្នកដែលមកពីយមងាយឆ្ងាយចិត្តអីដល់មកចូលនឹងគឺមានបារមីខ្លាំងណាស់គឺអាចធ្វើឲ្យវង្វេងរកផ្លូវចេញទៅវិញមិនរួចរហូតតែពឹងរហូតឲ្យអ្នកស្រុកនឹងជួនចេញពីនឹងมันអាចរកផ្លូវទៅផ្ទះរកផ្លូវទៅបន្តទៅមុខបានអញ្ចឹង ភូមិនឹងគឺមានបារមីតាំងពីយូរហើយមកដល់បច្ចុប្បន្នហាក់ដូចជាសាបរលាបហើយប៉ុន្តែនៅតែអ្នកដំណើរម្ដងមកកាលនៅតែមាននឹងការវង្វេងដដែលអញ្ចឹងណាបងប្អូននេះគឺជាប្រវត្តិនៃភូមិពូនសាំងហើយរាល់ការលើកឡើងរបស់ខ្ញុំបាទមានការឆ្គមឆ្គងឬខុសកន្លែងណាឬក៏អឺខ្វះខាតឡើយណាសូមបងប្អូនជាពិសេសអ្នកភូមិដែលដឹងពីប្រវត្តិនឹងខន្តីអភ័យទោសនឹងជួយបំពេញបន្ថែមនៅរាល់កំណត់ខ្វះខាតនេះជាដំណើរត្រឡប់ទៅផ្ទះ បាទម្ដាយរបស់ខ្ញុំនាពេលបច្ចុប្បន្នវិញគឺនៅចិត្តភូមិពូន សាងនឹងដែរនៅខាងកើតភូមិពូនសាងនឹងប្រហែលជា200ម៉ែត្រតែប៉ុណ្ណោះចឹងណាបងប្អូន បាទនេះគឺជាផ្លូវបាទទៅហើយ ទៅហើយទៅរកផ្ទះម្ដាយបាទហើយចុងក្រោយអរគុណបងប្អូនដែលតាមដាន ទស្សនាវីដេអូនេះជូនពរពុកម៉ែបងប្អូនបាទជួបនៅសំណាងល្អសុខភាពល្អគ្រប់ពេលនិង គ្រប់វេលាអរគុណបាយបាយ